ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាមួយរយៈនេះខ្ញុំឃើញទូវីដេអូពីរបៀបធ្វើការ៉េមកណាដែលមិនចាំបាច់ប្រើទូទឹកកកហើយខ្ញុំបានឃើញបងប្រុសម្នាក់គាត់ធ្វើទំនងហើយគាត់ធ្វើកកមែនអញ្ចឹងថ្ងៃនេះខ្ញុំចង់សាកមកធ្វើតាមគាត់ដែរតើការធ្វើនោះកកដូចគាត់អត់តោះអញ្ចឹងទៅទស្សនាពីរបៀបធ្វើរបស់នាងខ្ញុំទាំងអស់គ្នា Kiss for you ចានេះគឺជាគ្រឿងផ្សំសម្រាប់ធ្វើការ៉េមរបស់យើងណាខ្ញុំមានទឹកដោះគោស្រស់មួយកំប៉ុងហើយសម្រាប់ទឹកដោះគោស្រស់នេះដែរបងប្អូនចូលចិត្តប្រើម៉ាក់អីបងប្អូនអាចដាក់ម៉ាក់នឹងបានអញ្ចឹងណាហើយយើងលាយជាមួយនឹងទឹកដោះគោខាប់ទឹកដោះគោខាប់ដាក់តាមចំណង់ចំណូលចិត្តរបស់យើងទៅបន្ទាប់មកយើងដាក់ជាមួយនឹងអំបិលរបស់យើងបន្តិចហើយអាពណ៌ស្វាយនេះម្សៅត្រាវបងប្អូន បន្ទាប់មកយើងចាប់ផ្ដើមដាក់តកកជាមួយនឹងអំបិលរបស់យើងអំបិលហ្នឹងខ្ញុំប្រើចំនួនមួយកញ្ចប់ហ្នឹងប៉ុន្តែអត់ដឹងថាមួយកញ្ចប់ហ្នឹងប្រហែលប្រមាណកន្លះគីឡូឬក៏1គីឡូណាហើយបន្ទាប់មកខ្ញុំចាប់ផ្ដើមកូរទឹកដោះគោរបស់យើងដែលយើងបានលាយហ្នឹងនិយាយទៅរយៈពេលនៃការកូរវារៀងចាប់ផ្ដើមខាប់ជាប់ជាមួយនឹងអឺប្រព័ន្ធរបស់យើងដូចជាល្បាក់15នាទីជាងអីដែរហើយនៅពេលដែលយើងកូរទៅវានិយាយទៅសាច់កក កក់លឿនអាកធនខាងក្រៅនេះឡើងអឺទៀងឡើងសណាប៉ុន្តែក្រែមរបស់យើងអត់អន់កោអីបងប្អូនអើយកោមករៀងចុកដៃដែរហ្នឹងណានិយាយជាក់ស្ដែងទៅមកសាច់កោបានកោមានប៉ុណ្នេះចូលអឺកន្លះម៉ោងជាងហើយតែកោបានប៉ុណ្ណឹងណានេះបងប្អូនយើងកោបានប៉ុណ្ណឹងហើយយើងនៅតែកោព្រោះដោយសារអីខ្ញុំចង់ឲ្យវាបានរៀងកោខាប់ណាប៉ុន្តែបងប្អូននៅកោយូរយូរទៅវាមិនទៅជា ខាប់ដូចចង់រាវមិនហ្នឹងអ្នកអង្គុយចាប់ញ៉ាំមុខឡើងស្អុយឯនេះសម្រេចសម្រួលឈប់កោហើយចូលមួយម៉ោងកោបានប៉ុណ្ណឹងដួសឲ្យក្មេងក្មេងញ៉ាំពួកគាត់អង្គុយចាំតាំងពីអឺមិនតាន់បានរៀបចំណាហើយនិយាយជាក់ស្ដែងទៅបើសិនជាមានពេលតនេអាចធ្វើអញ្ចឹងញ៉ាំបានតែបើសិនជាអត់សូវតនេដែរអានឹងយើងដាក់ទូទឹកកកទៅលឿនឆាប់បានញ៉ាំ